អ្នកខ្លះហ្នឹងងាយនឹងប៉ះពាល់អារម្មណ៍ឆាប់ឆេវឆាវនិយាយសម្ដីប៉ះពីអីតិចតួច ឆាប់យកមកដាក់ខ្លួន ហើយប្រកាន់ខឹងអោបពាក្យសម្ដីនៅក្នុងចិត្តដូចភ្លើងអញ្ចឹងនឹងវាអាចតកតងនឹងឧបនិស្ស័យទលាប់ចូលចិត្តសំអាខឹងមកតិចតិចពីដើមមកថាអីតិចប្រងប្រៅទាស់ចិត្តអីតិចមុងម៉ាំងទៅវាសំដូចយើងសំលុយក្នុងធនាគារអញ្ចឹងវាអាចតកតងនឹងសម្ពាធការងារច្រើន ដល់ពេលវាធ្ងន់ទៅយើងធ្វើអត់អស់វាអស់កម្លាំងកាយកម្លាំងចិត្តក៏ឆាប់ឆេវឆាវដែរវាអាចតកតងនឹងជំងឺផ្លូវកាយឈឺច្រើនអញ្ចឹងធ្វើឲ្យរាងកាយទ្រុឌទ្រោមស្តេអារម្មណ៍នឹងវាខ្សោយអញ្ចឹងវាប៉ះឆាប់ឆេវឆាវអឺជំងឺផ្លូវចិត្តរ៉ាំរ៉ៃយូរវែង មកក៏ងាយនឹងធ្វើឲ្យមនុស្សនឹងធ្លាក់ក្នុងអន្លង់មូម៉ៅឆេវឆាវច្រើននឹងអញ្ចឹងយើងត្រូវព្យាយាមព្យាបាលពីគ្រប់មុំខ្លួនឯងដឹងថាជាមនុស្សមូម៉ៅឆេវឆាវ ចាប់ផ្ដើមមានស្មារតីថាអូអញដើរផ្លូវនឹងខុសហើយវាប៉ះពាល់ទាំងខ្លួនឯងប៉ះពាល់ទាំងអ្នកនៅជុំវិញយើងស្ដាប់ពធអប់រំចិត្តមានពេលនៅអឺកន្លែងរៀងស្លាស់ហើយនឹងដកដង្ហើមវែងវែងហើយយើងគុំសូវនៅ ក្នុងកតុបបិទចិត្តឈឹងពេកពីព្រោះតែ នៅក្នុងបន្ទប់បិទជិតឈឹងខ្វះអុកស៊ីហ្សែនធ្វើឲ្យខួរក្បាលនឹងឆាប់មួម៉ៅឆាប់ stress ឆាប់ឆេវឆាវដែរបើកប្រអួចយកពលឺយកខ្យល់អាកាសឲ្យបានគ្រប់គ្រាន់ហើយមានពេលអាចជួបពិភាក្សាជាមួយមិត្តភ័ក្តិល្អជាកល្យាណមិត្តឲ្យគេជួយដាស់តឿនហើយនឹងស្ដាប់ធម៌ធ្វើទុកក្នុងចិត្ត ហើយត្រូវទំនងកំណត់ដឹងថាជីវិតនឹងវាមានបញ្ហាចឹងឯងស្អីស្អីវាមិនមែនចេះតែបានតាមចិត្តយើងចង់លោទេ មានខន្តីមានអត់ធន់មានស្មារតីនឹងរំលឹកខ្លួនឯងថាអញ្ចឹងជីវិតនឹងហើយបើឈឺព្យាបាលទៅឈឺក្ពះឈឺពោះវៀនបើអ្នកខ្លះកាត់ប្រមាត់ក៏ឆាប់ឆេវឆាវបើមានផ្ទៃពោះ ត្រូវប្រសូតបុតឬក៏វះអីហ្នឹងក៏ឆាប់រងផ្លូវចិត្តហ្នឹងណាបើអ្នកនៅជុំវិញខ្លួនមិនដឹងទេឃើញគាត់ឆាប់ឆេវឆាវចឹងហើយអត់ដឹងថានឹងដោយសារអតិពលរបស់ជំងឺហើយអឺធ្វើឲ្យគាត់ទាស់ចិត្តអានឹងឆាប់ធ្លាក់ក្នុងរងវិបត្តិផ្លូវចិត្តហ្នឹងអញ្ចឹងបើមានជំងឺផ្លូវកាយព្យាបាលហើយសម្រួលចិត្តទៅ កុំឲ្យភ័យកុំឲ្យតក់ស្លុតអូវិថាញាញ័រពេកវាធ្វើឲ្យរោគទាំងផ្លូវកាយទាំងផ្លូវចិត្តនឹងអឺដុនដាបហើយវាត្រូវការការជួយឧបត្ថម្ភពីអ្នកជំវិញនឹងជាក្រុមគ្រួសារអ្នកនៅចិត្តនឹងឯងដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ជាងគេនិយាយភាសាសាមញ្ញណា បើនិយាយក្នុងធម៌ដូចថាវាធ្វើឲ្យចិត្តនឹងឆេវឆាវនឹងកើតទោសៈនឹងគឺអ្នកនៅក្បែរអារម្មណ៍ដែលនៅក្បែរនឹងតើតែយើងស្វែងយល់ថាអូគាត់មានបញ្ហាអញ្ចឹងកុំឲ្យធ្វើអីដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យទាស់ចិត្តគាត់ណាបើនៅក្នុងភាសាពេទ្យគេហៅ family therapy ព្យាបាលជាលក្ខណៈគ្រួសារឬក៏បើប្តីប្រពន្ធឆ្លោះគ្នាអញ្ចឹង គេមិនហៅតែប្តីហៅប្រពន្ធហៅទាំងពីរគេហៅ couple therapy ព្យាបាលទាំងលក្ខណៈប្តីប្រពន្ធគ្រួសារចឹងហើយបើវាមានបញ្ហារហូតដល់ថ្នាក់គេមិនលក់អីទៀតដល់នឹងត្រូវការជួបពេទ្យដើម្បីជួយពិគ្រោះយោបល់មានថ្នាំមានអីជួយសម្រួលពេលដែលវាពិបាកខ្លាំងនឹងត្រូវការជួបពេទ្យហើយអាអេយ៉ាបត់រស់នៅប្រចាំថ្ងៃឧទាហរណ៍ កុំឲ្យនៅស្មុកស្មុកស្មាញស្មាញសំកុកនៅនឹងបន្ទប់អត់ចេះហាត់ប្រានអីទេអាហ្នឹងវាធ្វើឲ្យប្រព័ន្ធរាងកាយឈាមវាអត់រត់ហើយអុកស៊ីហ្សែនវាអត់គ្រប់ដល់អញ្ចឹងវាធ្វើឲ្យយើងទ្រុឌទ្រោមទាំងផ្លូវកាយទាំងផ្លូវចិត្តនឹងវាពាក់ព័ន្ធគ្នាអឺ ចឹងតើឡើយយើងផ្សំផ្គុំទាំងអស់ទាំងសុខភាពផ្លូវកាយទាំងមនុស្សជុំវិញខ្លួនទាំងឆ្នាំពេទ្យហើយនឹងទាំងការស្វែងយល់ពីដំណើរនៃធម្មជាតិយើងគិតថានឹងឯជីវិតនឹងវាអញ្ចឹងឯងបានខ្លះបានខ្លះគេនិយាយល្អខ្លះមិនល្អខ្លះជារឿងធម្មតា ហើយមានស្មារតីជាប្រចាំខឹងកើតឡើងក៏ដឹងទៅអញខឹងហើយអញ្ចឹងចាប់ដើមដូរអារម្មណ៍ចាប់ដើមទៅរោអ្នកណាជជែកពិភាក្សាទៅក្រៅដកដង្ហើមសិនទៅហើយបានចាប់ដើមពិចារណាមើលមូលហេតុថាម៉េចបានវាមានរឿងនឹងចឹងឡើងកើតឡើងហើយយើងដោះស្រាយ តិចម្ដងបន្តិចម្ដងអាហ្នឹងយើងអត់សូវដុតខ្លួនឯងបើយើងមួម៉ៅក្តៅក្រហាយប្រុងប្រើទៅក្តៅទាំងយើងក្តៅទាំងអ្នកនៅក្បែរយើង ខ្លះហ្នឹងនិយាយប៉ះមិនបានលើសលួសឬក៏គេប្រាប់ កំហុសខុសឆ្គងចេះមួយចុះមួយនឹងតែច្រឡោកតោតតងតងតាំងមកវិញមកអើយមិនចេះថាអើយមនុស្សវាមានពេលខុសវាមានពេលត្រូវអញ្ចឹងគេប្រាប់យើងមានឱកាសបានកែប្រែកំហុស ធ្វើឲ្យបានល្អជាងមុនទៅធ្វើជាមនុស្សងាយផ្ដៅទៅអត់អញ្ចឹងទេខុសហើយនៅដូចថាប្រឡែប្រឡប់និយាយពវិច្ចពវៀងយកយកត្រូវខ្លួនឯងនឹងទៀតអានឹងបើនៅក្នុងធម៌លោកហៅទុបចោ មនុស្សប្របាក់បដៅអឺមានមានអ្នកច្រើនប្រកាន់ច្រើនអញធំ អញត្រូវអញខ្លាំងហើយមើងងាយគេហើយមានពុទ្ធបុត្រមិនសូវស្មោះត្រង់ស្មោះសទេ ហើយធ្វើការងារមិនចុះសម្រុងគ្នាទេហើយមិនអាចកាន់ការងារធំបានទេតើអ្នកដែលរៀងស្អាតកាយស្អាតចិត្តមានខន្តីអត់ធន់ចេះដាក់មានះនឹង ចុះមកអានឹងបាន ទៅធ្វើមេគេកើតហើយបើនៅតងតាំងលំងលំម៉ាំងថាមបានអញ្ចឹងវាបានតែប៉ុណ្ណឹង ទៅណាក៏នៅតែអញ្ចឹងអឺពីព្រោះការងារធំទទួលខុសត្រូវច្រើនវាត្រូវមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តនឹងក៏ខ្ពស់ដែរទើបធ្វើជាមេគេបាន បើមិនចឹងទេវាខូចការគេមិនស្ដាប់ឬក៏ កើតទៅជាចំនួនប្រេះឆាបែកបាក់ក្នុងក្រុមហ៊ុនឬក៏ស្ថាប័នហ្នឹងអញ្ចឹងវាតលតែយើងគិតថាគេប្រាប់កំហុសយើងនឹងដូចជា គេ ប្រាប់ថាមុខយើង ប្រឡាក់ធ្យូងអញ្ចឹងណាដើរទៅ ក្នុងទីសាធារណៈយើងយើងយើងអរគុណគេខ្ញុំអត់ដឹងខ្ញុំមើលមុខខ្លួនឯងអត់ឃើញយើងទៅលុប ទៅលៀងអីចេញទៅយ៉ាងណាអ្នកដតីប្រាប់កំហុសនឹង ដូចជាកញ្ចក់មើលមកលើយើងនឹងហើយបើឧទាហរណ៍ថាគេនិយាយនឹងវាត្រូវយើងយើងអរគុណគេទៅ ហើយបើថានិយាយនឹងវាពលឹះបកាច់បខូចយើងយើងអាណិតគាត់ណាថាហេតុអីបានយកបាបអញ្ចឹងការងារ ធ្វើមិនព្រមធ្វើមិនគូមកយកបាបដាក់ខ្លួនដាក់មាត់ចឹងហើយក៏មិនទៅចងគំនុំមួម៉ៅខឹងគាត់ដែរនឹកអាណិតគាត់ថាគាត់ស្ពាយបាប ទៅតាមខ្លួនគាត់ហ្នឹងអញ្ចឹងវាតលរៀនមានខន្តីរៀនចេះទម្លាក់មានអ្នកនឹងចុះក្រោមរៀនស្ដាប់គេរៀនស្មោះត្រង់ហើយអឺបើថាខុសអូយខ្ញុំសុំទោសហើយខ្ញុំវា លាត់ពេលហ្នឹងអាហ្នឹងល្អហ្មងចតចរិតហ្នឹងคล้ายទៅជាមេគេបានមិនជាអ្នកប្រឡែប្រឡប់អាហ្នឹងគេគេដឹកនាំគេមិនបានទេយើងតោះទម្លាក់អាហ្នឹងគុំគុំធ្វើជាមនុស្សប៉ះមិនបានអាហ្នឹងទើបយើងអាចចម្រើនដោយ ចំណេះដឹងចម្រើនដោយបុណ្យកុសលហើយរស់នៅជាមួយគ្នានឹងបានសុខសប្បាយជាមួយគ្នា Thank you. គលនឹងធ្លាប់ទទួលរងការគំរាមកំហែងធ្វើបាបវាយទាត់ធាក់ឬក៏ធ្វើបាបផ្លូវចិត្តឬក៏អ្នកនឹងធ្លាប់ឆ្លងកាត់របបខូខើកាប់សម្លាប់ ឬក៏ជួបគ្រោះថ្នាក់ណា គួរឲ្យរន្ធត់បាត់បង់មនុស្សជាទីស្រឡាញ់អញ្ចឹងអារម្មណ៍នឹងវាធំក្នុងធម៌លោកហៅអតិមហន្តារម្មណ៍វាធ្វើឲ្យយើង ចងចាំក្នុងចិត្តបានយូរហើយវាងាយនឹងប៉ះពាល់ផ្លូវចិត្តទៅទៅថ្ងៃក្រោយទៀតមានរឿងមានហេតុអីតិចតួចសំលេងខ្លាំងអីតិចតួចធ្វើឲ្យអ្នកនឹងឆាប់តក់ស្លុតឬក៏អ្នកនឹងជួយចិត្តគិតច្រើនព្រួយច្រើនបារម្ភច្រើនអឺរឿងដែលមិនទាន់មកដល់នឹងចេះតែភ័យព្រួយបារម្ភឬក៏ជួយចិត្តដេក ក្តៅក្រហាយស្ដាយក្រោយរឿងដែលហួសទៅហើយក៏វាធ្វើឲ្យចិត្តនឹងក្រៀមហើយ ងាយនឹងធ្លាក់ចូលទៅក្នុង ភាពភ័យខ្លាចហ្នឹងអញ្ចឹងវាតលឲ្យយើងមានសតិមានស្មារតីហ្នឹងជាប្រចាំនៅ ក្នុងខ្លួនយើងកុំឲ្យសូវវាកុំសូវឲ្យវាដើរលេងទៅអតីតកាលឬក៏ទៅអនាគតច្រើនពេកដេក ដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់នឹងឲ្យស្មារតីនៅខ្លួនហ្នឹងកុំឲ្យមានតែខ្លួនណាឲ្យព្រលឹងចេញទៅបាត់ហ្នឹងខ្មែរយើងឃើញអ្នកផាំងផាំងហ្នឹងដូចថាព្រលឹងអត់សូវនៅខ្លួនណាអញ្ចឹងវាតលាទាញស្មារតីទាញចិត្តហ្នឹងមកនៅនឹងសកម្មភាព ដែលយើងធ្វើជាប្រចាំហ្នឹងហើយបើចិត្តហ្នឹងវា នឹកដល់រឿងអតីតកាលកន្លងហួសទៅហើយអញ្ចឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តគិតទេវាកើតហើយវារលត់ទៅវិញឯរឿងហ្នឹងវាផុតបាត់ទៅហើយអញ្ចឹងបើវាព្រួយរឿងដែលមិនទាន់មកដល់ស្មារតីហ្នឹងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យដែរបារម្ភដែរវាកើតហើយវារលត់ទៅវិញឯរឿងហ្នឹងមិនទាន់មកដល់ទេចាំ ពេលជួបវាចាំយើងដោះស្រាយវាហើយចិត្តហ្នឹងមកបំពេញការងារក្នុងពេលបច្ចុប្បន្នហ្នឹងរឿយរឿយដំបូងឡើយយើងអត់ឈ្នះវាទេចិត្តហ្នឹងវានៅតែគិតព្រួយគិតស្ដាយវល់វល់ចឹងហើយប៉ិនវាភ័យវាព្រួយវាស្ដាយក៏វាតាមបាតុភូតរបស់ចិត្តចឹងទៅប៉ុន្តែយើងកំណត់ដឹងថាអូវាគ្រាន់តែជាចិត្តភ័យទេវាកើតហើយវារលត់ទៅវិញហើយកុំ កុំដេកព្រួយជាមួយអាចិតភ័យហ្នឹងតាតាព្រួយមួយវាមួម៉ៅមួយវាវារត់តែបានចិត្តតែអញ្ចឹងហៅវាត្រឡប់មកវិញឲ្យវាមកនៅនឹងបច្ចុប្បន្នបំពេញការងារណា ដែលយើងត្រូវធ្វើហើយប្រាប់ខ្លួនឯងថាឥឡូវរឿងអតីតកាលហ្នឹងហួសហើយហួសហើយធ្វើម៉េចក៏កែមិនកើតដែរយកវាជាមេរៀនអឺហើយនឹងរឿងអនាគតកាលអើចាំដល់ពេលចាំជួបចាំដោះស្រាយ យើងរៀបចំនៅតែរៀបចំហ្នឹងប៉ុន្តែរឿងអនាគតយើងមិនអាចទុះទាយបាន100%ទេអញ្ចឹងបើអឺប្រឹងឲ្យអស់ពីចិត្តពីខ្លាំងថ្ងៃហ្នឹងឲ្យហើយបើថ្ងៃស្អែកជួបរឿងអីដោះស្អែករឿងហ្នឹងមិនមែនថាមិនឲ្យប្រុងព្រៀបវាប្រុងព្រៀបប៉ុន្តែក៏មិនឲ្យលក់ខ្លួនទៅឲ្យអនាគតតកាដេកភ័យដេកព្រួយរហូតដែរបើចិត្តវាភ័យកើតឡើងកំណត់ដឹងថាអូនេះចិត្តភ័យមកវាមកបន្លាចអញ្ចឹងវាគ្រាន់តែជាចិត្តទេកើតហើយរលត់ទៅវិញ កើតហើយរលត់ទៅវិញប៉ុណ្ណាអញ្ចឹងយើងអត់ខ្លាយទៅជាជនរងគ្រោះរបស់ចិត្តភ័យនឹងយើងខ្លាយទៅជាបលិសតាមមើលចិត្តភ័យនឹងវិញវានៅតែមកហ្នឹងយើងមិនអាចយកឈ្នះវាភ្លាមភ្លាមបានទេវាត្រូវការពេលវេលាអប់រំកាយវិចារចិត្តញ៉ាំគេងឲ្យបានធំត្រូវសម្រាកសម្រានឲ្យបានស្រួលបួលព្រោះពេលវេលាសម្រាកសម្រានហ្នឹងក៏មានឥទ្ធិពលខ្លាំងមកលើផ្លូវចិត្តរបស់យើងដែរហើយនឹងអឺសារ ដកដង្ហើមធ្វើសមាធិស្ដាប់ធម៌ហាត់ប្រានហើយនឹងចូលទៅ ក្នុង ព្រៃធម្មជាតិទៅកុំឲ្យនៅស្មុកស្មុក អាហ្នឹងវាស្រឡាញ់មនុស្សណាដែលចូលនៅចូលស្មុកស្មុកហ្នឹងវាវាជួយចិត្តមនុស្សហ្នឹងណាអញ្ចឹងមានឱកាសប្រស្រ័យតាក់ទងជាមួយ មនុស្សដែលជាកល្យាណមិត្តក៏ អាចជួយយើងហើយបើពិបាកខ្លាំងត្រូវទៅជួបពេទ្យដើម្បីជួយមានថ្នាំអីចឹងអញ្ចឹង យើងរក្សាសុខភាពផ្លូវកាយផងផ្លូវចិត្តផងហើយរៀនមិនជាជនរងគ្រោះរបស់ចិត្តភ័យព្រួយហ្នឹងឯងអាហ្នឹងយើងអាចធូរស្រាលតិចដងតិចដង វាកើតមកពីសេចក្តីប្រាថ្នារបស់យើងវាខ្ពស់ហើយដល់ពេលលទ្ធផលដែលបានមកវាវាទៀបវាតិចអញ្ចឹងធ្វើឲ្យខកបំណងទៅឧទាហរណ៍ថាយើងចង់បាន10000ស្រាប់បាន5000ចង់ឲ្យគេស្ដាប់យើងធ្វើតាមយើងឲ្យគេធ្វើមិនតាមចិត្តយើងចង់ឬក៏យើងជួយគេហើយអស់ពីចិត្តពីស្រាមស្រាប់អាណនឹង វាយប្រហាបកាច់បខូចយើងវិញចំខកចិត្តធ្លាក់ផ្លើមហ្នឹងយើងតលមានបញ្ញារៀនបញ្យលប្រាប់ខ្លួនឯងថាអ្វីអ្វីវាមិនមែនចេះតែបានតាមចិត្តយើងចង់រហូតទេអញ្ចឹងហើយជីវិតនឹងវាមានពេលខ្លះបានពេលខ្លះមិនបានអញ្ចឹងឯងវាមាន up and down អញ្ចឹងអញ្ចឹងយើងអឺ ទទួលស្គាល់ថានឹងជាផលឧទាហរណ៍ថាយើងចង់បាន10000សាប្រវាបាន5000 5000នឹងជាផល ហើយផលនឹងវាកើតមកពីហេតុដែលនាំឲ្យបានផលនឹងប៉ុណ្ណឹងវាវាអត់អាចមានអីលើសពីហេតុដែលយើងបានសាងមកទេ យើងសាងមកប្រហែលយើងបានមកប៉ុណ្ណឹងយើង ប្រឹងប្រែងតស៊ូប៉ុនយើងមានប៉ុណ្ណឹងប៉ុនយើងមាន5000ណាអញ្ចឹងយើងទទួលស្គាល់ថានឹងវាជាផលនៃការប្រឹងប្រែងផលនៃប៉ុនរបស់យើងហើយយើងនៅខ្វះខាតចំណុចណាខ្វះខាតការប្រឹងប្រែងខ្វះខាតចំណេះជំនាញខ្វះខាតធនធានមនុស្សខ្វះខាតចំណេះវិជ្ជាហ្នឹងយើងបន្ថែមទៅបន្ថែមពីលើផលដែលយើងទទួលបានហ្នឹងយើងបដោះហេតុថ្មីដើម្បីទទួលបានផលថ្មី ហើយបើយើងអង្គុយមួម៉ៅក្តៅក្រហាយជេរបន្តិចមកពីវាមកពីចេះមកពីចោះអានឹងយើងដូចអង្គុយជេរផលផលហ្នឹងស្រូវហ្នឹងវាបាន1ហិកតាវាបាន3តោនអញ្ចឹងចាឧទាហរណ៍ហើយហើយយើងអង្គុយជេរផលហ្នឹងផលវានៅតែ3តោនអញ្ចឹងដែរលេបើយើងចង់បាន1 ផលថ្មីវាតលតែយើងអឺមានបច្ចេកទេសថ្មីដើម្បីបាន ផលថ្មីហ្នឹងអាហ្នឹងយើងប្រឹងប្រែងទៅយកអ្វីដែលមានហ្នឹងអ្វីដែលមានហ្នឹងជាមូលដ្ឋានសម្រាប់អភិវឌ្ឍផលថ្មីទៀត គេរូបក៏មិនស្អាតរៀនក៏មិនសូវបានចេះហើយរស់ស៊ីអីក៏មិនសូវទៅមុខហើយដល់អញ្ចឹងតាំងប្រៀបធៀបបងប្អូនគេគាត់បើអញដូចជាយ៉ាប់យឺនឬក៏ថាមានប្តីមានប្រពន្ធទៅក៏មិនសំប្រកបទៅបែកបាក់ព្រាត់ប្រាស់ឆ្លោះកែកមានកូនមកតណាត់តណែងកូនមិនស្ដាប់មិនធ្វើ តាមកន្លងធေါ်អីចឹងហើយចឹងតូចចិត្តនឹងវាសនាមិនបានចឹងមិនបានចឹងមិនបានខ្ញុំពិបាកជាងគេអានឹងបើគិតតាមផ្នែកកម្មផលអានឹងវាមានតំណាក់តំណងមកមានកម្មចាស់មកហើយវាមានកម្មថ្មីផងកម្មចាស់ឧទាហរណ៍ថាយើងមិនបានសមឧបនិស្ស័យរៀនសូត្រមកអញ្ចឹង បច្ចុប្បន្នហ្នឹងហ៊ានចេះមិនទៅមុខហើយមិនបានសូវធ្វើទៀនចាំម៉ែចាំឪមករស់ស៊ីវាមិនសូវឡើងហើយបើត្រូវធ្លាប់កុហកបោកប្រាស់កັບគេងគេទៀតមកដាក់ទៅចេះតែឡងចង់ទៅមិនសូវជាចម្រុងចម្រើនទេហើយបើធ្លាប់និយាយប្រកាច់ប្រខូចអឺអេកអូចធ្វើឲ្យអ្នកដតីបែកបាក់ព្រាត់ប្រាស់កូនបានមក គេមិនសូវស្ដាប់ប្រកបយើងធ្វើការងារនិយាយស្ដី អីទៅមិនជាមនុស្សមានទឹកមាត់ប្រៃទេនិយាយចោលគេមិនយកចិត្តទុកដាក់ទេអាហ្នឹងវាមានផលកម្មអញ្ចឹងមួយផ្នែកហើយប៉ុន្តែអឺវាមានកម្មបច្ចុប្បន្នដែលយើងអាចធ្វើហើយយើងអាចផលិតផលថ្មីអឺជាប្រយោគៈសម្បត្តិកិច្ចការដែលយើងត្រូវធ្វើពេលបច្ចុប្បន្នហ្នឹងឲ្យល្អ ដូចជាភិក្ខុមួយព្រះអង្គលោកមិនសូវបានធ្វើបុណ្យពីមុនមកអញ្ចឹងបួសហើយក៏មិនសូវមានចង្ហាន់ឆាន់មិនសូវមានញាតិញោមអឺស្គាល់ដែរអញ្ចឹង បានព្រះសម្មាសម្ពុទ្ធឲ្យលោកឧស្សាហ៍យកទឹកលាងជើងនឹងមកដាក់សម្រាប់ប្រសងលាងជើងមុននឹងឡើងកត់ឡើងសាលាហើយនឹងដាក់ទឹកឆាន់សម្រាប់ប្រសងទូទៅ ក្នុងក្អមក្នុងពីងអីចឹងទៅ ចឹងលោកអាសាធ្វើរាល់ថ្ងៃសកម្មភាពបច្ចុប្បន្នជាបុណ្យកុសលអំពើល្អចរិយាមេរយាទហ្នឹងល្អហ្នឹងធ្វើឲ្យពុទ្ធបរិស័ទមកឃើញលោកស្រឡាញ់លោកអាណិតលោកចឹងបុណ្យបច្ចុប្បន្នហ្នឹងធ្វើឲ្យគេចូលចិត្តរាប់អានលោកហើយលោកក៏សម្បូរដោយអឺលៀបតាមកម្លាំងបុណ្យពេលបច្ចុប្បន្នហ្នឹងទៅចឹងយើងអឺ ជួបរឿងមិនល្អហ្នឹងយើងចាត់ទុកថាវាជាការធ្វើប្រហែសរបស់យើងមិនបានពិចារណាត្រឹមត្រូវរើសបុគ្គលហ្នឹងយើងចាត់ទុកថាវាជាផលបាបចាស់ទៅចាស់ជួបរឿងត្រូវខាតបង់អញ្ចឹងអញ្ចឹងអឺណាយចាស់យើងអឺអរគុណអ្វីដែលមានអឺ ពេលបច្ចុប្បន្ននេះអរគុណពុកអរគុណម៉ែដែលបានចាំបីបាច់ថែរក្សាខ្ញុំឲ្យមានជីវិតត្បិតថាខ្ញុំមិនមានវាសនាល្អដោយកូនគេផ្សេងប៉ុន្តែបានពុកម៉ែជួយ មើលថែចាំឲ្យខ្ញុំមានជីវិតប៉ុណ្ណឹងខ្ញុំប្រើជីវិតនឹងជាមូលដ្ឋានផឹងប្រែងដើម្បីឲ្យជីវិតនឹងបានផ្គុំផ្កើងអត់ទៅដាក់កំហុសបន្ទោសអ្នកនេះបន្ទោសអ្នកនោះមកពីម៉ែនឹងមកពីអ្នកនេះមកពីអ្នកនោះអីទេថាមនុស្សយើងវាមានសម្ពាយ កម្មសម្ពាធបនហ្នឹងផ្សេងផ្សេង គ្នាមកអញ្ចឹងអញ្ចឹងយើងមានប៉ុណ្ណឹង យើងអភិវឌ្ឍពីអ្វីដែលយើងមានហ្នឹងធ្វើដំណើរទៅមុខទៀតដោយសតិបញ្ញាស្មារតីការសែបគប់ល្អការគ្រប់គ្រងចិត្តឲ្យបានត្រឹមត្រូវការត្រេះរិះពិចារណា ហើយការសិក្សារៀនសូត្រឲ្យបានច្រើនអានឹងយើងអាចរៀបចំជីវិតនឹងបានល្អទៅមុខហើយអញ្ចឹងយើង កុំចាំបាច់ថាបន្ទោសគេបន្ទោសឯងតូចចិត្តនឹងចេះចោអីអាហ្នឹងអឺជាផលវិបាកកម្មចោះអញ្ចឹងហើយយើងផលិតកម្មថ្មី ដើម្បីទទួលបាន ផលថ្មីមកវិញអាហ្នឹងយើងអ្នកទទួលខុសត្រូវខ្លួនយើងយើងអត់អាចអង្គុយកើតទុកហើយស្រាប់តែសង្ឃឹមថាចាំបានផលល្អបានទេ thank you វឆាវនិយាយសម្ដីប៉ះពីអីតិចបន្តួចឆាប់យកមកដាក់ខ្លួនហើយប្រកាន់ខឹងអោបពាក្យសម្ដីនៅក្នុងចិត្តដូចភ្លើងអញ្ចឹងនឹងវាអាចតកតងនឹងឧបនិស្ស័យទលាប់ចូលចិត្តសំអាខឹងមកតិចតិចពីដើមមក ហាអីតិចប្រុងប្រើទាស់ចិត្តអីតិចមុងម៉ាំងទៅវាមិនសមដូចយើងសមលុយក្នុងធនាគារអញ្ចឹងវាអាចតកតងនឹងសម្ពាធការងារច្រើនដល់ពេលវាធ្ងន់ទៅយើងធ្វើអត់អស់វាអស់កម្លាំងកាយកម្លាំងចិត្តក៏ឆាប់ឆេវឆាវដែរវាអាចតកតងនឹងជំងឺផ្លូវកាយឈឺច្រើនអញ្ចឹង ធ្វើឲ្យរាងកាយទ្រុឌទ្រោមស្តិអារម្មណ៍ហ្នឹងវាខ្សោយអញ្ចឹងវាប៉ះឆាប់ឆេវឆាវអឺជំងឺផ្លូវចិត្តរ៉ាំរ៉ៃយូរអង្វែងមកក៏ងាយនឹង ធ្វើឲ្យមនុស្សនឹងធ្លាក់ក្នុងអន្លង់មួម៉ៅឆេវឆាវច្រើននឹងអញ្ចឹងយើងត្រូវព្យាយាម ព្យាបាលពីគ្រប់មុំខ្លួនឯងដឹងថាជាមនុស្សមូម៉ៅឆេវឆាវចាប់ផ្ដើមមាន ស្មារតីថាអូអញដើរផ្លូវនឹងខុសហើយវាប៉ះពាល់ទាំងខ្លួនឯងប៉ះពាល់ទាំងអ្នកនៅជុំវិញយើងស្ដាប់ពធអប់រំចិត្តមានពេលនៅអឺកន្លែងរៀងស្លាស់ហើយនឹងដកដង្ហើមវែងវែង ហើយយើងកុំសូវនៅ ក្នុងកន្ទប់បិទចិត្តឈឹងពេកពីព្រោះតែនៅក្នុងកន្ទប់បិទចិត្តឈឹងខ្វះអុកស៊ីហ្សែនធ្វើឲ្យគូក្បាលនឹងឆាប់មួម៉ៅឆាប់ stress ឆាប់ឆេវឆាវដែរបើកប្រអួចយកពលឺយកខ្យល់អាកាសឲ្យបានគ្រប់គ្រាន់ហើយមានពេលអាចជួបពិភាក្សាជាមួយមិត្តភ័ក្តិល្អជាកល្យាណមិត្ត ឲ្យគេជួយដាស់តឿនហើយនឹងស្ដាប់ធម៌ធ្វើទុកក្នុងចិត្តហើយត្រូវទំនងកំណត់ដឹងថាជីវិតហ្នឹងវាមានបញ្ហាចឹងឯងស្អីស្អីវាមិនមែនចេះតែបានតាមចិត្តយើងចង់លោទេមានខន្តីមានអត់ធន់មាន ស្មារតីនឹងរំលឹកខ្លួនឯងថាអញ្ចឹងជីវិតនឹងហើយបើឈឺព្យាបាលទៅឈឺកាពះឈឺពោះវៀនបើអ្នកខ្លះកាត់ ប្រមាត់ក៏ឆាប់ឆេវឆាវបើមានផ្ទៃពោះត្រូវប្រសូតបុតឬក៏វះអីហ្នឹងក៏ឆាប់រងផ្លូវចិត្តហ្នឹងណាបើអ្នកនៅជុំវិញខ្លួនមិនដឹងទេឃើញគាត់ឆាប់ឆេវឆាវចឹងហើយអត់ដឹងថានឹងដោយសារអតិពលរបស់ជំងឺហើយអឺធ្វើឲ្យគាត់ទាស់ចិត្តអានឹងឆាប់ធ្លាក់ក្នុងលងវិបត្តិផ្លូវចិត្តហ្នឹង ចឹងបើមាន ជំងឺផ្លូវកាយព្យាបាលហើយសម្រួលចិត្តទៅកុំឲ្យភ័យកុំឲ្យតក់ស្លុតអូដូចថាញាញ័រពេកវាធ្វើឲ្យរោគទាំងផ្លូវកាយទាំងផ្លូវចិត្តហ្នឹងអឺដុនដាបហើយវាត្រូវការការជួយឧបត្ថម្ភពីអ្នកជំនវិញហ្នឹងជាក្រុមគ្រួសារអ្នកនៅចិត្តនឹងឯងដែលធ្វើឲ្យប៉ះពាល់ អារម្មណ៍ជាងគេនិយាយភាសាសាមញ្ញហើយបើនិយាយក្នុងធម៌ដូចថាវាធ្វើឲ្យចិត្តនឹងឆេវឆាវនឹងកើតទោសៈនឹងគឺអ្នកនៅក្បែរអារម្មណ៍ដែលនៅក្បែរនឹងតើតែយើងស្វែងយល់ថាអូគាត់មានបញ្ហាអញ្ចឹងកុំឲ្យធ្វើអីដែលធ្វើឲ្យប៉ះពាល់ធ្វើឲ្យទាស់ចិត្តគាត់ណាបើនៅក្នុងភាសាពេទ្យគេហៅ family therapy ព្យាបាលជាលក្ខណៈគ្រួសារឬក៏បើប្តីប្រពន្ធឆ្លោះគ្នា ចឹងគេមិនហៅតែប្តីហៅប្រពន្ធហៅទាំងពីរការ couple therapy ព្យាបាលទាំងលក្ខណៈប្តីប្រពន្ធគ្រួសារចឹងហើយបើវាមានបញ្ហារហូតដល់ថ្នាក់គេមិនលក់អីទៀតដល់នឹងត្រូវការជួបពេទ្យដើម្បីជួយពិគ្រោះយោបល់មានថ្នាំមានអីជួយសម្រួល ពេលដែលវាពិបាកខ្លាំងនឹងត្រូវការជួបពេទ្យហើយ អាយ៉ាបត់រស់នៅ ប្រចាំថ្ងៃឧទោទៅកុំឲ្យនៅស្មុកស្មុកស្មាញស្មាញសំកុកនៅនឹងបន្ទប់អត់ចេះហាត់ប្រានអីទេអាហ្នឹងវាធ្វើឲ្យប្រព័ន្ធរាងកាយឈាមវាអត់រត់ហើយអុកស៊ីហ្សែនវាអត់គ្រប់ដល់តែអញ្ចឹងវាធ្វើឲ្យយើងទ្រុឌទ្រោមទាំងផ្លូវកាយទាំងផ្លូវចិត្តនឹងវាពាក់ព័ន្ធគ្នា ចឹងតើឡើយយើងផ្សំផ្គុំទាំងអស់ទាំងសុខភាពផ្លូវកាយទាំងមនុស្សជុំវិញខ្លួនទាំងថ្នាំពេទ្យហើយនឹងទាំងការស្វែងយល់ពីដំណើរនៃធម្មជាតិយើងគិតថានឹងឯជីវិតហ្នឹងវាអញ្ចឹងឯងបានខ្លះបានខ្លះគេនិយាយល្អខ្លះមិនល្អខ្លះជារឿងធម្មតា មានស្មារតីជាប្រចាំខឹងកើតឡើងក៏ដឹងទៅអញខឹងហើយអញ្ចឹងចាប់ដើមដូរអារម្មណ៍ចាប់ដើមទៅរោអ្នកណាជជែកពិភាក្សាទៅក្រៅដកដង្ហើមសិនទៅហើយបានចាប់ដើមពិចារណាមើលមូលហេតុថាម៉េចបានវាមានរឿងនឹងចឹងឡើងកើតឡើងហើយយើងដោះស្រាយបន្តិចម្ដងបន្តិចម្ដង អាហ្នឹងយើងអត់សូវដុតខ្លួនឯងបើយើងមួម៉ៅក្តៅក្រហាយប្រងប្រើទៅក្តៅទាំងយើងក្តៅទាំងអ្នកនៅក្បែរយើង អ្នកខ្លះហ្នឹងនិយាយប៉ះមិនបានលើសលួសឬក៏គេប្រាប់កំហុសខុសឆ្គងចេះមួយចុះមួយនឹងគឺតែច្រឡោតតោតតងតងតាំងមកវិញមកអើយមិនចេះថាអើយមនុស្សវាមានពេលខុសវាមានពេលត្រូវអញ្ចឹងគេប្រាប់យើងមានឱកាសបានកែប្រែកំហុស ធ្វើឲ្យបានល្អជាងមុនទៅធ្វើជាមនុស្សងាយបដៅទៅអត់អញ្ចឹងទេខុសហើយនៅដូចថាប្រឡែប្រឡប់និយាយប្រវិចពវៀងយកយកត្រូវខ្លួនឯងនឹងទៀតអានឹង បើនៅក្នុងធម៌លោកហៅទុបចោមនុស្សប្របាក់បដៅអឺមានមានអ្នកច្រើនប្រកាន់ច្រើនអញធំ អញត្រូវអញខ្លាំងហើយមើងងាយគេហើយមានពុទ្ធបុត្រមិនសូវស្មោះត្រង់ស្មោះសទេ ហើយធ្វើការងារមិនចុះសម្រងគ្នាទេហើយមិនអាចកាន់ការងារធំបានទេតើអ្នកដែលរៀងស្អាតកាយស្អាតចិត្តមានខន្តីអត់ធន់ចេះដាក់មានះនឹង ចុះមកអានឹងបានទៅធ្វើមេគេកើតហើយបើនៅតងតាំងលំងលំម៉ាំងថាមបានអញ្ចឹងវាបានតែប៉ុណ្ណឹងទៅណាក៏នៅតែអញ្ចឹងអឺពីព្រោះការងារធំទទួលខុសត្រូវច្រើនវាត្រូវមានសមត្ថភាពគ្រប់គ្រង ផ្លូវចិត្តនឹងក៏ខ្ពស់ដែរទើបធ្វើជាមេគេបានបើមិនចឹងទេវាខូចការគេមិនស្ដាប់ឬក៏ កើតទៅជាចំនួនប្រេះឆាបែកបាក់ក្នុង ក្រុមហ៊ុនឬក៏ស្ថាប័នហ្នឹងអញ្ចឹងអឺវាតលតែយើងគិតថាគេប្រាប់កំហុសយើងនឹងដូចជាគេប្រាប់ថាមុខយើងប្រឡាក់ធ្យូងអញ្ចឹងណាដើរទៅក្នុងទីសាធារណៈយើងយើងយើងអរគុណគេ ខ្ញុំអត់ដឹងខ្ញុំមើលមុខខ្លួនឯងអត់ឃើញយើងទៅលុប ទៅលាងអីចេញទៅយ៉ាងណាអ្នកដតីប្រាប់កំហុសនឹងដូចជាកញ្ចក់មើលមកលើយើងនឹងហើយបើឧទាហរណ៍ថាគេនិយាយនឹងវាត្រូវយើងយើងអរគុណគេទៅហើយបើថានិយាយនឹងវាពលឹះបកាច់បខូចយើងយើងអាណិតគាត់ណាថាហេតុអីបានយកបាបអញ្ចឹងការងារ ធ្វើមិនព្រមធ្វើមិនគូមកយកបាបដាក់ខ្លួនដាក់មាត់ចឹងហើយក៏មិនទៅចងគំនុំមួម៉ៅខឹងគាត់ដែរនឹកអាណិតគាត់ថាគាត់ស្ពាយបាបទៅតាមខ្លួនគាត់ហ្នឹងអញ្ចឹងវាតលរៀនមានខន្តីរៀនចេះទម្លាក់មានអ្នកនឹងចុះក្រោមរៀនស្ដាប់គេរៀនស្មោះត្រង់ហើយអឺបើថាខុសអូយខ្ញុំសុំទោសហើយខ្ញុំវា ភ្លាត់ពេលហ្នឹងអាហ្នឹងល្អហ្មងចតចរិតហ្នឹងคล้ายទៅជាមេគេបាន មិនជាអ្នកប្រឡែប្រឡប់អាហ្នឹងគេគេដឹកនាំគេមិនបានទេអញ្ចឹងតោះទម្លាក់អាហ្នឹងកុំកុំធ្វើជាមនុស្សប៉ះមិនបានអាហ្នឹងទើបយើងអាចចម្រើនដោយ ចំណេះដឹងចម្រើនដោយបុណ្យកុសលហើយរស់នៅជាមួយគ្នានឹងបានសុខសប្បាយជាមួយគ្នា thank you កំហាំងពេលអ្នកខាង1នាទី អ្នកបានបាត់បង់សេចក្តីសុខអស់60វិនាទី កំហាំងបានដុតផ្លាយសេចក្តីសុខក្នុងចិត្តអ្នកមុនដំបូងគេ មុននឹងរាលដាលដល់អ្នកដទៃសាមញ្ញជនយើងគ្រប់គ្នាតែមានកំហាំងតែកំខាំងយូរពេកខាំងមួយផ្លែតបានហើយ ទួចភ្លេចទៅកុំគុំទុកអីព្រោះបើគុំទៅក្តៅទៅខ្លួនឯងជួនកាលគេមិនទាំងដឹងខ្លួនផងរៀនខន្តីខ្លះទៅអ្វីអ្វីមិនចេះតែបានតាមចង់ទេកុំមួម៉ៅក្តៅក្រហាយពេកអីមានបានអីមកផងបានតែកើតទុកថែង រៀនអត់អោនយោគយល់ខ្លះទៅ មានអ្នកណាចង់ខុសចង់អាក្រក់ទេ បញ្ញែបញ្យល់គ្នាទៅ